កុំអូនមិនអើយបងភ្លេចឬរសា ជូនដោយទឹកក្រូចអៃសបងនេះបងនេះបងជំរាបសួរដូចជាសួស្ដីទាំងអស់គ្នាខ្ញុំមុនលេងជាសួស្ដីទាំងអស់គ្នា It's a beautiful sunny day ខ្ញុំដេប្រាបាទបងមកកាន់កម្មវិធី Clothes ណា គឺយើងមានភ្ញៀវកិត្តិយសពីររូបអញ្ចឹងសូមបងបងទាំងពីរអ្នកណែនាំខ្លួនចា៎បាទខ្ញុំបាន Oliver ជាអ្នកចម្រៀងខ្ញុំសួរខ្ញុំបានស្រីជា YouTuber អូចឹងឥឡូវថ្ងៃនេះយើងមកធ្វើគេថ្ងៃហ្នឹងគឺយើងមកបកស្រាយខុសដូចគ្នាប៉ុន្តែដោយសារយើងមានភៀវកិត្តិយសពីររូបនេះគឺពួកគាត់ជួយថែមប៊ីចេងស្ករយទៅឲ្យរសជាតិកាន់តែប្រសើរជាងហ្នឹងហ្មងអូខេចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់ ផឹកបានអត់ផឹកអូខេផឹកផឹកផឹកតាមកមកជែកជែកស៊ីតាក់ស៊ីអូអូខេតៃពោទី1យើងបានពីឈ្មោះនៀតភេទស្រីពោផ្ញើជូនមិត្ត100ឆ្នាំពោគាត់សរសេរថាភ្លើងក្តៅប៉ះទៅរលាកអីហើយដែរប៉ះភ្លើងក្តៅអត់ប៉ះក្តៅអត់លាកអូខេខ្ញុំបើភ្លើងអាជាភ្លើងស្នេហ៍អីភ្លើងស្នេហ៍ភ្លើងស្នេហ៍គាត់ជាស្រីបង បានសបត់ស្នារបស់គាត់តែម្ដងបាទលេខដៃបាក់ដៃរលាបវាដូចជាការបង្កើតដោយស្នេហាពេលចាប់ដើមមានលេខដៃយើងក៏ត្រៀមខ្លួនសម្រាប់ទទួលការជិះចាប់និងរៀបផៃផៃជាច្រើនអរគុណនៅក្នុងសម័យដែលបងបានផ្ដល់ពីពេលសម័យដែលមានការទៀមទាលេខដៃខ្លួនយើងមកពេញនៅចំណុចបាក់ការដោយគ្នាអរគុណនៅក្នុងសម័យដែលគ្មានលក្ខខណ្ឌបាទទោះជាអូនអត់ស្អាតដូចសំសាចាស់របស់បងក៏បងនៅតែចង់បង្កើតវាឡើងហ្វិកគេអានណាស់ អូនេះអានេះអានេះមានយើងទៅដាក់បាទបាទអរគុណដែលមិនប្រកាន់មិនរួចអើតែពួកយើងមានវាសនាខុសគ្នាតទៅថ្ងៃមុខអូនមិនដឹងថាពួកយើងទៅជាយ៉ាងណា ខានអាហ្នឹងហើយអញ្ចឹងណាគាត់ថាគាត់ឥឡូវស្រឡាញ់គ្នាឬក៏មិនឡើយគាត់ស្រឡាញ់គ្នាប៉ុន្តែគាត់មានហេតុផលរៀងខ្លួនតែនៅមួយគ្នាមកតែគាត់ថាម្នាក់ស្រីគាត់សម្រេចចិត្តទទួលយក100%បើខាងខុសគាត់គិតថាយ៉ាងម៉េចគាត់នឹងធ្វើតាមម្នាក់ខុសការស្រឡាញ់របស់គាត់អត់មានលក្ខខណ្ឌទេប៉ុន្តែអាការសម្រេចចិត្តរបស់មនុស្សខុសវាថាបងម្នាក់ខុសហ្នឹងគាត់សម្រេចចិត្តថានឹងទៅឬក៏នៅគឺសម្រេចចិត្តទៅលើម្នាក់ប្រុសហ្នឹងគាត់ផ្ដល់ឲ្យ100% am the one, the way your son don't need a gun to get respect up on the street Mẹ mẹ phó đứng ai mày đang là mình Cột pì gián ni bà Còn vậy tha I like playing game But I enjoy playing with your heart more There is no true at age of double boy Oh, 16 17អូគាត់ថាស្នេហាពីរវាង អាយុ6 10ឆ្នាំដល់8 10ឆ្នាំគឺมันមានខ្សែប៉ិតទេនិយាយទៅបើសិនជាពីរអ្នកហ្នឹងគេគិតដូចមនុស្សធំគេចាស់បែងចែកស្រួលទៅអាចនៅបាននិយាយចឹងទៅតែបើសិនពីរអ្នកហ្នឹងអាយុចាស់តែនៅច្រកក្មេងៗចាំមកគាត់ថាអាចនៅចុះសម្រងជាមួយគ្នាបានចោលម្ដងមិនដែរ Is it true love? Yeah, it's true love. អឺ true love ហ្នឹងណាអឺ love អត់ទេអត់ទេគេអត់ដឹងអ្នកស្រីគេផ្អើល គេគេមានចង់ចាយយើងអត់ចង់ចាយយើងផឹកឯងប៉ុន្តែយើងឆិនឆាយគាត់លេងមួយដាក់ដូងគេចឹងអឺអត់គួរអីបើសិកមួយបងអូលីវើលេងមួយដាក់ដូងគេទៅខ្ញុំសួរវិញថាហេអីមិនចូលចិត្តលេងមួយដាក់ដូងរបស់គេមកលេងលេងយ៉ាងម៉េចអូនបានបងធ្វើបាបចិត្តអូនអត់អរបងនេះល្អសំអីហ្នឹងអេ ឯងនេះឯងថាមិនត្រជាក់ត្រជាក់ហ៎សុធានាតជូនចំពោះ Nabi having you in my life is great but not having you in my arms is the mirror មានអ្នកនៅក្នុងជីវិតខ្ញុំវាអស្ចារ្យតែបើអត់មានអ្នកនៅក្នុងដៃខ្ញុំដែលខ្ញុំចង់អោបកសោបនេះគឺបានខ្ញុំបកចេះចាំមានអូនក្នុងជីវិតវាពិតជាអស្ចារ្យបានអោបអូនក្នុងកាយា វាជាបញ្ហារបស់បងអេ cool that's cool អ្នកគ្នាតែសួរថាបងសក់បងឯងវែងមុខអក្រក់អីចឹងដល់ពេលខ្ញុំគិតថាចេះអត់ដល់ទេប្រាំមើលឃើញខ្ញុំស្អាតខ្ញុំមានអារម្មណ៍សុបាយចិត្តហ្មងហ្នឹងហើយសំខាន់យើងល្អសម្រាប់មនុស្សដែលយើងស្រឡាញ់អេកោសរីកោសរីហ្នឹងហើយហ្នឹងហើយ ពលគាត់ថាស្នាមញញឹមរបស់អ្នកបញ្ជាក់ប្រាប់ខ្ញុំថារាល់បញ្ហាជីវិតតែងតែមានដំណោះស្រាយហើយក៏បកស្រាយថាតាមរយៈគ្រូខាងលើនេះចង់បញ្ជាក់ថារាល់បញ្ហាតែងតែមានដំណោះស្រាយយ៉ាងណានៅក្នុងដំណោះស្រាយទោះមានឧស្សាហការវាងក្នុងបញ្ហាខាងក្រៅយ៉ាងណាក៏ដោយបើសិនតែម្ខាងមានទំនុកចិត្តរួមគ្នាដោះស្រាយតាមចំចាំងពួកយើងគឺនឹងនៅតែបន្តជីវិតជាគូស្នេហ៍បានយ៉ាងរលូនប៉ុន្តែ គេចង់និយាយពីយើងអូនពួកយើងមានបញ្ហាហើយសំខាន់ឲ្យតែយើងមានដំណោះស្រាយឲ្យតែឃើញស្នាមញញឹមរបស់អូនឲ្យតែអូនសុបាយចិត្តឲ្យតែខ្ញុំសុបាយចិត្តយើងដោះស្រាយបញ្ហានឹងបានហើយហើយចប់បងទាំងពីរនាក់គិតមិនដែរបាទគិតមិនទេញ៉ែតែគ្នាមួយថ្ងៃមុនទៅគឺយកនេះទៅគ្នាណាវឌ្ឍនាលី ខូតគាត់និយាយថាវងវែងផ្លូវវាខាតពេលវេលាចោះបើអូនវង្វេងស្នេហ៍បងតើវាខាតអីបើសិនជាវង្វេងស្នេហ៍ម្នាក់ហ្នឹងហើយបានផលប្រយោជន៍មកវិញអត់មានខាតអីទេប៉ុន្តែបើសិនជាវង្វេងហើយគេនៅអត់អីចឹងអត់អីចឹងអត់អីចឹងវាខាតទាំងអស់ហ្នឹងអានការបកស្រាយហ្មងបានយើងដឹងច្បាស់ណាស់បើខ្ញុំវង្វេងផ្លូវច្បាស់ណាស់ថាខ្ញុំនឹងខាតពេលជាច្រើនចុះតម្រាំវង្វេងស្នេហ៍យូរតើខ្ញុំខាតអ្វីអូគាត់នៅតែសួរចឹងលេខ3ចុះផ្លែ quen quen anh vùng vinh dịch vùng vinh anh <laughs> vinh là như là nhảy vinh đang <laughs> ấy cho đẹp vinh à? nhở vinh à. đó trong anh vinh anh bóng cho đẹp mơ vinh anh vinh anh biết đó vinh anh អូខេអ្នកនរគ្នាឥឡូវពួកយើងទាំង4នាក់ក៏បានវិវត្ត quote ឬបកស្រាយ quote ដែរទាំងប្រូស្នាប់ក៏មិនប្រូស្នាប់ឬក៏ភ្លាវឬក៏មិនភ្លាវអីចឹងទៅបាទអរគុណអរគុណដល់ស៊ីក៏ដូចជាបង Oliver ដែលបានចូលរួមជាមួយនឹងកម្មវិធីរបស់យើងមកភ្លាវជាមួយពួកយើងក៏ដូចសប្បាយជាមួយពួកយើងផងដែរបាទហើយបើសិនជាមានកំហុសខុសឆ្គងផងណាសូមខន្តីបៃតងផងសង្ឃឹមថាអ្នកនរគ្នាជួយគាត់យើងចាំធ្វើអ្នកនរគ្នាសប្បាយសើចទាំងអស់គ្នាទេបាទហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like share ហើយ comment ផងពីពួកយើងទាំង4នាក់ក៏ដូចជា ពីកម្មវិធី Quote ស្នេហ៍សូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ